ស្និទ្ធមានតែទឹកចិត្តអត់មានណាទឹកប្រាក់នំលៃស្នេហាអ្នកណាបនណាក់នឹងជាឧបសគ្គសម្រាប់មក ដំណៃលុយឡានរៀមរកកុំដាច់បាន មួយព្រួយប្រាក់ចិត្តមួយខ្វាក់ទេចិត្តមួយជាប់ស្នេហ៍នៅតែនឹកណាស្រីមិនតយល់ចិត្តទេមានមេមានថ្មី លឺចិត្តថាអ្វីបាទខ្ញុំក្រៃក្រព្រួយថ្ងៃព្រួយយប់យល់សពណាក៏ព្រួយ ចាប់ពីខែមួយ ព្រួយជាប់មកបន្ត រួយជាប្រចាំកម្មកូនអ្នកក្រ យកចិត្តស្មោះសរដូរស្នេហ៍ ខ្មាក់គេចិត្តមួយជាប់ស្នេហ៍ ព្រួយថ្ងៃព្រួយយប់យល់សពមកក៏ព្រួយចាប់ពីខែមួយព្រួយជាប់មក